បានគាត់ងោគាត់នោះកូនឯងមកចិត្តទៅឲ្យកាន់ដៃគាត់ទៅកូនកូនឯងចូលមកកាន់ដៃបានចូលមកកាន់ដៃនិយាយប្តីកូនឯងនិយាយអើនិយាយនិយាយមកពុនឯងទីអូនឲ្យពុនឯងអស់ចិត្តអនិយាយមកនិយាយមកពុនតិចអើ ទៅបងអត់និយាយបងឯងខំប្រពន្ធឯងចង់បងនិយាយប្រពន្ធខំមកបងឯងនិយាយមកបងមិនជឿចិត្តបងឯងអត់ខំប្រពន្ធបងឯងនិយាយមកអត់ខំប្រពន្ធបងឯងនិយាយមកបងឯងនិយាយមកបងអត់និយាយបងខ្លួនមិនដឹងខ្ញុំមិនដឹងថាបងខំខំជួយលួង គ្នាតិចហើយគ្នានិយាយកំប៉ះហើយកុំប៉ះគ្នាគាត់និយាយហើយកូនឯងកំប៉ះគ្នាខ្លាំងឲ្យកណ្ណាជួយគ្នានិយាយមកអឺអឺ នោះងាកមើលបងអូនឃើញងាកងើលើប៉ានិយាយអត់ណូអូន nó có slide ư đó có slide ư nó ừ ហើយវឹងនិយាយមកណារ៉ាអូនឯងយកយកដាក់ខ្វាយខ្សែភ្លើងឬមួយខ្សែភ្លើងធ្លាក់អីនិយាយមកឲ្យព្យាយាមនិយាយមកពួកគ្នាឆក់ខ្សែភ្លើងធា គ្នាបាក់ដែរណាពលឹងគ្នាអរេបើមានអ្នកតន់ធៀមសួរគ្នាអត់អីណោះ ត់អត់អីអត់អីអីតែពេលហ្នឹងអូនជឿតាទេអូនរកឃើញទេអូលោកអើយតែគ្នានេះ ទៅគ្នាឈឺចិត្តគ្នា ស្លាប់នេះគ្នាសោកស្ដាយជាងយើងទៀតហ៎ចូលគ្នាដែរឈឺហឹមគ្នាឡោះឡៃ ម៉ូនហើយខាត់សិនឲ្យម៉ែទៅកាន់ដៃកូនដើម្បីជួយកូនផងកូនឲ្យខាត់សិនឲ្យម៉ែគាត់ចូលសិនយាយចូលចិត្តតិចទៀតយាយយាយចូលចិត្តទៀតហើយអូន ទៅមុខគេហ่ะយ៉ាត់ជន់ដៃយ៉ាត់ជន់ដៃគ្នាឆក់ខ្សែភ្លើងងាប់ដល់វេទនាណាស់ Trời hai con dễ vậy, anh ấy à? dây có xong tôi vậy nhọ Câu vậy xong tôi vậy Môn hãy đầu thoát cho mà chơi tị mà ở ừ, hãy vô thuốc bị đây qua mà này Nòm nòm nòm nòm Làm bè con ọc mày con Ngờ dây có xong tôi vậy nhọ គាត់សុំទោសម៉ែគាត់គាត់ធ្វើអញ្ចឹងគាត់សុំទោសម៉ែគាត់លោកគាត់តាមសក់បីឆ្នាំលោកហៅទីការពួរឲ្យកូនជូពងឲ្យកូនណាកូនណាកូនតែចាំពុកតែកូនតែតាឲ្យបានសក់ អត់កងដល់យូរវ៉ាចាប់ជាតិចាប់ជាតិបងប្អូនយើងបងមកទេអានឹងលើប៉ុនគាត់ទេបងអានឹងយើងមិនអាចបញ្ជាបានហើយចង់និយាយលើប៉ុនកសលគាត់ហើយឋានខាងក្នុងដូចថាគាត់មាននិស្ស័យទៅខាងណាខាងហ្នឹងហើយអត់ទេអត់បានទេ ទៅនិយាយមួយម៉ែនិយាយមួយម៉ែចូលបន្ទប់តឹងហ្នឹងវាមិនខ្មិចបានដល់ឆក់ខ្សែភ្លើងអញ្ចឹងអត់តែនិយាយមើលបងអត់និយាយបងអត់ដឹងបងអូនម៉ែមីងអត់ដឹង sợ nhưng ừ. gì ơi phẹp bông bông ơi Em bên vai của anh đi Chăm con nó ngớ mà បាយសួរចេះវិញសួរតែចេះផ្លូវលងិតហ្នឹងគេចាំយកព្រលឹងមួយថ្ងៃមែននិយាយចេះវិញថាបើមែនឲ្យងូក្បែរខ្លាំងអូគេចាំយកព្រលឹងគាត់ផ្លូវលងិតហ្នឹងពួកខ្មោចពួកអីហ្នឹងខាងខាង kaun na kaun mga ayak. ដល់ប៉ាប៉ាហៅកូនហ៎ណ៎ប៉ាហៅកូនឯងឆ្លើយទៀតណកូន là lò lại nè lên vậy đang lên xuống đi, đi vậy mang xuống đi. ជួយវាបានបាយនិយាយមកនិយាយមកអូគេបាន ជុំមុខប្រពន្ធរំភើបចិត្តទាំងទឹកភ្នែកគេអកូនឯងនិយាយមកប្តីទៀតកូនថាឲ្យគាត់កាត់ចិត្តទៅមកគាត់ឲ្យញឹមដាក់កូនឯងហ៎អឺ បានបានកុំទៅវាយគ្នាទៀតបានបានបាននិយាយមកនិយាយប្រាប់មកគេយំនិយាយអត់និយាយប្រាប់ចុះគ្នាយំណាដើម្បីគ្នាបញ្ជាក់ថាគ្នាឡោះឡាយនោះខ្មោចគឺចឹងសំខាន់គ្នាវាកម្មរបស់គ្នាបង យើងនេះស្លាប់ទៅតែមួយម៉ាត់ខ្ញុំមកនិយាយនិយាយបាននៅណាបានគេទៅបាបអត់ហើយទៅកាយទៀតអត់អីទៅកាយទៀតអត់ចាំបងអត់ទៀតអត់ចាំបាត់អីទៀតអត់បាត់អីបើមកចាក់ទៀតខ្សែយើងហើយមកខំជ័យទៅបងទៅទៀតខំមកជួយបងទៅទៀតឲ្យបានមកចាក់ទៀតខ្សែទៀតខ្លាំងបានអ្នកខ្ញុំខ្លាំង ចាំបានចូលបានណាតាមគុំគុំខាងគុំបិទមាត់ដបងខ្ញុំខ្ញុំធ្វើឲ្យចាប់ខ្ញុំមកតាមចាំទៅតាមឯខែណាលោកតាណាខ្ញុំចង់បានអីចាំខ្ញុំខ្សែឲ្យខ្ញុំរេចន្ទ្រាខ្ញុំខ្សែឲ្យព្រោះបងខ្ញុំបានចូលខ្ញុំមកគេចង់បានអីខ្ញុំខ្សែឲ្យបាត់មាត់បងហើយចង់និយាយអីបងនិយាយមកកុំនិយាយគាត់អត់ឲ្យនិយាយឯងគាត់ថាកុំនិយាយ ខ្លួនឯងនិយាយមិញហ្នឹងអាពាក្យមិញហ្នឹងគាត់គាត់ឲ្យនិយាយខាងក្នុងពួកគាត់នឹងអត់មានខុសខាងក្នុងនឹង ទេ តែគាត់វាត្រូវអស់អាយុហើយគេខាងក្នុងនឹងគេចាំយកគាត់តែពេលដែលគាត់ស្លាប់ហ្នឹងណា นาะกัดอือกัดตาตือนาะลือสกัดอืออัดเออคือในคำสาดที ដល់ហើយដល់អត់មានអត់ជួយថាដល់ដល់ដល់ឯងបាត់បានមកបានអត់បានហូបអត់បានបានបានគឺបានបានអត់បានហូបអត់បានដល់បានបានហូបណាសួរលេទិញចូលមកពីនៅអត់ចាំមកមានតកាទេទិញចូលពីគេនៅណាអីបងដាក់មកដល់បងប្រាប់ប្រពន្ធកូនណាគេចាំលើបងឯងខ្លះបងឯងដល់មកបងឯងដល់មក còn đây này bé của bố đang đang đang đây nè đây là cái ở đây cho một cái cái đạn lô đại lên đường ấy rồi nát đây lâu nát ra con đang đang cái trong cơ con này bé ơi đây lên tí đây đang qua đây cho một cái đang mình đây ចូលគេដំណាំលេងគេពាក់លុយឲ្យច្រើនណាណាគេពាក់ខ្លះអត់ដឹងទេប្រពន្ធអត់ដឹងគាត់ពិបាកចិត្តតែសួររឿងហ្នឹងគាត់ពិបាកចិត្តសួរនេះថាគាត់ត្រូវតែពិបាកនិយាយគាត់ខឹងទៀតប្រយទីថាគាត់ខឹងរឿងអ្នកឆ្ពាក់លុយឆ្ពាក់អីទៀតទៅខឹងខឹងហ្នឹងគាត់ធ្វើចឹងគាត់ខឹង đâyចូលមកគេនោះនៅអីចូលមកគេអីចូលឈ្មោះគេអានេះពីទីចូលមកគេនោះគេឲ្យប្រហែល20ម៉ាន25មកដល់យើងឈួយនឹងបានមកបាទដល់ឈួយឈួយឈួយដល់ទៅវិញមកពីពីណាពីពីពីលើគេមកពីពីអត់ពីពីនៅអត់ដល់មកដល់គេដល់ឈួយដល់ពីដល់ដល់ដល់ដល់ដល់ដល់ ใส่เลยครับเออได้เอาเลยร้านนี้เนี่ยเนี่ยเขาเนี่ยข้างข้างเก่า con ai săn dao mà pa mà bạc mà con giảm một dây dây béo dây thì cho thằng màu điên con ta mọt thế à ta à, làm đây còn không ngày clang à ổn bài nhở dạ, à, ngày của tao với sớm của tao tao ừ rồi ờ, không đúng nữa rồi không căng nữa និយាយចង់ផ្ដាំឲ្យទៅកូននិយាយអត់តាន់វានៅមុខហ្នឹងព្រោះឥឡូវបងឯងចូលបងស្រីបងឯងបកកើតទៅនេះសុំតូប៉ាឲ្យកែកែកុំឲ្យប៉ាខឹង ơi chụp căn cấu này khăn có khăn ngay sờ lạnh có sờ lạnh ណខឹងមែនតែស្រឡាញ់អាណិតកូនឃើញងែលវិញអីខឹងមែនតែអាណិតកូន thơ cho tươi qua thơ thì ô thiên nó còn hồ thì anh thì anh chôm mà còn hồ sông tô pa thì có mót ai con giấy săn thì hả nó nên nghĩa ở ở âu nó còn ai trong dây một bọc còn ai dây con ồ អូនធាគាត់សុំទោធាឯងកូនសុំទោឪពុកធាឈរធាធាឈរដើម្បីគ្នាសុំទោឲ្យបាននេះឡើងឈរគាត់ស្ពះបាត់ជើងធាបានបានដល់គាត់តើឯងសុំទោឪពុកឯងអត់ទាន់មានឱកាសហ៎អធាធាឈរឲ្យគ្នាស្ពះបាត់ជើងធាសុំទោស បានបាទទៅបងគឺកូនទាំងអស់អូយលោកពុកអើយកូនកុំអត់ទៅបាទយល់បាទយល់បាទយល់ណ៎យាយមើលដៃក៏ឡើងព្រឺមើលដៃធាឡើងព្រឺនេះនេះដៃធាជាពុកនេះហឹមគេអត់ដៃធាឡើងព្រឺនោះអាហ្នឹងគាត់ចាប់នេះធាបានសុខដៃផ្ដាំបានជួយបានជួយចែកដីចែកទ្វីមើលការសំដៅកូនឯងបានល្អហើយកុំភ័យអើធាអង្គុយវិញមកធាអង្គុយវិញហ៎ អង្គុយវិញមកអូសบายចិត្តស្រឡាញ់លោកពុកមកប្រែបងចឹងប្រែបងបងបងបងបងបងបងបងបង គាត់សុំទូលោកពុកទៀតណោះលោកពុកទទួលការនេះសុំទូទៀតគ្នាសុំទូទៀតអូសុំទូបងទៀត ឃើញអញ្ចឹងគ្នារត់តែតក់ slot មានន័យថាគ្នាអឡោះឡៃពេលដែលឃើញអញ្ចឹងតែតែបើគ្នានៅរស់ទៅគ្នាបានដើរលេងជាមួយពួកយើងសบายអញ្ចឹងទៅដល់គ្នាស្លាប់ទៅ គ្នាមិនបានដូចយើងណា 5ម៉ោងមកធ្វើឲ្យនោះបងសែហោកម្មគាត់សុំទោសម៉ែងទៀតអ្ហ៎គ្នាសាពះនឹងពេលសុំទោសហ្នឹងបងស្រឡាញ់បងអូនខ្លាំងណាស់បងអត់ដែលខឹងទេអូបងស្រឡាញ់បងអូនព្រោះបងអូនតែ នោះកូនឯងចង់និយាយមួយប៉ាទៀតអត់ណារ៉ាចង់និយាយមួយប៉ាងាកមើលប៉ានិយាយប៉ាកូនទៅនិយាយមួយប៉ានិយាយមួយប៉ាចង់និយាយពីអីសុំទូលោកពុកទៀតហើយអូ គ្នាយំនឹងគ្នាយំគេហៅថាខ្មោចយំស្រាយក្រោយឃើញយំឡើងលួចអត់បានសមហើយ កមកងាកមើលកូនឯងអូនណារាងាកមើលកូនណារាស្រឡាញ់កូនតើបើធំនេះមុខដូចបើវាអញ្ចឹងធំនេះអាធំមុខដូចបែបបើតែអានេះក៏រឹងដែរ ទៀតហ៎អត់ទេគាត់ងោកហើយអត់ខឹងទេទៅកូនឯងនេះថាអូនអត់ខឹងបងទេអូណោះក៏សុំទោសឯងដែរម៉ូនជាប្រពន្ធប្រៃឲ្យសុំទោសដែលកន្លងមកគាត់ធ្វើឲ្យឯងបាក់ចិត្តនោះក៏សុំទោសឯងគាត់ថាកន្លងមកការដែលគាត់នៅរស់គាត់ធ្វើបាបចិត្តឯង thứ anh bạ chất có thật có đừng khó hơi nửa mình mình chẳng dây mùa ôn tiền dây toàn là mẹ ca này nhầm xong cái bà mà thục nỉ dây ở toàn miền là ca màu gì nên là chẳng cho mà chắc con gì mà ở đấy em bà chứ nè បាច់ទេចាំសែពីរបស់ខ្ញុំអត់អីទេនិយាយចង់និយាយ5ទៅគាត់មកហាមកនិយាយមើលខ្លួន ព័ន្ធឥឡូវចង់ប្រព័ន្ធនេះអត់បានទៅទៀតនេះចង់និយាយនិយាយមួយបងទៅអូននេះមិនមួយទៀតអូនណាអូនណាដាំស្ញាបងនេះខំណៃខំបងអត់ហ្នឹងបងនេះចិត្តអត់ពេលនិយាយនិយាយអូននិយាយនិយាយក្នុងចិត្តមកខំនិយាយមើលគឺធ្វើក៏ខំប្រឹងនិយាយមើលបើនិយាយដាំស្ញាបងដាំលឹកនិយាយតាមរំនិយាយគ្នាឆក់ខ្សែភ្លើងងាប់ប៉លឹងគ្នាមិនស្រួលទេណាប៉លឹងគ្នារងទុកណាស់ត្រូវចាំ គ្នាពិបាកណាស់ យើងកុំបខំគ្នា គ្នានិយាយបានប៉ុណ្ណេះសំណាងហើយណាដោយសារមានបុណ្យត្រោត្រង់ខ្លះណាបើអត់វិញវេទនាជាងនឹងទៀតតែនេះដោយសារគ្នាមានបុណ្យពីពុកម្ដាយធ្វើជូននេះទៀតអត់អីទេគាត់ជួយជាគ្រាចវត្តអីក៏គាត់ជួយដែរ នោះដូចអឺគាត់ងាកមកនោះដូចជាខ្ញុំមានអារម្មណ៍ថាដូចគាត់ចង់និយាយមកប៉ែនេះបងឯងនិយាយមកគាត់គាត់ងាកមកបងឯងគាត់នេះគាត់ងាកមកណេះនេះតែគាត់ងាកណាគាត់ចង់និយាយមួយហ្នឹងហើយនេះគាត់ងាកមកខាងនេះនេះគាត់ចង់និយាយមួយបងប្រុសនេះចូលចិត្តទៅបងចូលចិត្តទីទៀតបងប្រុស ខ្លួនឯងដឹងគាត់យំអញ្ចឹងគាត់ឈឺចាប់ហ្នឹងមានន័យថាគាត់ទៅទាំងមិនដាច់ចលៃទេគឺខ្ញុំដល់ដងហើមហ៎ងាប់ហ៎មែនទេធានឹងដូចមានអីបាំងអញ្ចឹងដូចផ្លូវងឹតគេបាំងចាសុបាយគ្នាស្រែកហៅដែរហ្នឹង តែដល់ពេលដូចមានអីបាំងក្រោយលឺបើតន់ស្រួលបែបអត់ឆក់ដល់ងាប់ទេតែនេះដល់ជ្រុលហើយគេថាគ្នាជ្រុលពេលដល់អញ្ចឹងងាប់បាត់អឺអឺប្រាប់មកធ្វើកាយវិការមកឈឺឡើងណានិយាយមកនិយាយមក là bà chưa chưa để riêng nè là cái nè có là mình giấy mua mới mua ấy hai cái phần hai mươi phần nữa និយាយឲ្យលឺមកចិត្តមកទុកមែនតែសួរទៅមកមិនសួរទៅបងឯងបងឯងចាំយកមកមកនៅរូបលាក់ដល់តែពេលនៅគាត់លាក់ទៀតចរិតគេចង់និយាយចរិតខ្មោចអញ្ចឹងនៅរស់មិនស្លាប់ក៏អញ្ចឹងដែរណាដូចមនុស្សយើងនៅរស់រឹងទីស្លាប់ទៅនៅរឹងដែរអានោះវា គាត់ស្គាល់គាត់ស្គាល់ទាំងអស់ហ្នឹងតែគាត់ថាគាត់និយាយទៅវាអ៊ូលដើមកគាត់នេះចូលបងស្រីគាត់បង្កើតហ្នឹងរឿងអីគាត់មិនស្គាល់ខ្លួនឯងប្អូនហ្នឹងអើតែដល់ពលឹងគ្នាវាពិបាកឃើញអត់គាត់ស្គាល់ទៅឥឡូវនិយាយនិយាយឈ្មោះមួយបងអូនហ្នឹងមួយមកថាបងអូនឯងសួរទៀតសួរបងវិញទៀតហ្នឹង lên dễ tha con bà bà mấy cái lại hỏi còn gì lấy ba triệu lần dễ còn hàng ôn

លឹងគ្នារងទុកជួយជួយជួយជួយខ្ញុំមកហ្នឹងជួយជួយហ្នឹងមកយើងមកគុំស្មាស់ទេទៅបងស្មាស់ដល់យើងបងមកជួយជួយយើងមិនចិត្តអូនគាត់ឲ្យទុកចាំថ្ងៃមកចិត្តថ្ងៃហូរមកជួយបានខ្ញុំជួយជួយបានខ្ញុំជួយទេ នេះឈឺចាប់និយាយមកណារ៉ាស្រាប់អ្នកគ្រូណារ៉ាអឺណារ៉ាណារ៉ាស្ដាប់អ្នកគ្រូណារ៉ាណារ៉ាតាំងចិត្តឲ្យស្ងប់ឲ្យពលឹងតិចកាន់ចិត្តឲ្យស្ងប់ហើយរៀនទទួលយកការពិតគាត់អត់ទទួលស្គាល់ថាខ្លួនគាត់ស្លាប់ ស្នោះរូបកាយយំធ្ងោធ្ងួចធ្ងោនោះអ្នកគ្រូប្រាប់គេហៅថាពលឹងវិញ្ញាណយំស្ដាយរូបកាយគេថាខ្មោចយំស្ដាយក្រោយឥឡូវចង់ផ្ដាំឲ្យទៅអ្នកម្ដាយផ្ដាំអត់គុនស្រីថយសើគុនស្រីឲ្យម៉ែអីចូលមកផ្ដាំកូននិយាយជាមួយកូនឥឡូវនៅនិយាយជាមួយអ្នកម្ដាយចង់ផ្ដាយផ្ដាំឲ្យមួយអ្នកម្ដាយនិយាយមកណា ý cho kia quát đấy ý cho kia quát đi mà ý cho kia tích tiền ờ dây cùng dây trong hai cái bà chất thôi tao có thể tao mai chứ đấy cái bà chất vào rồi ឃើញអត់គ្នាបាក់ចិត្តដែរប្រយគេថាម៉ែឈឺទៀតកូនរយ៉ាប់ទៀតគ្នាពោះបាក់ចិត្តរឿងគ្នាវ៉ាឥឡូវគាត់ប្រាប់ថាគាត់ឈឺទៀតយើងនិយាយតែពាក្យណាឲ្យគ្នាសុបាយចិត្តកាលណាប្រាប់តែម្ដាយឈឺអស់គ្នាជាកូនគ្នាមិនហិតអាណិតទៀត អូយាយគាត់សុំទោសទៀតយាយគាត់ថាកូនសុំទោសអ្នកម៉ែគាត់ស្រឡាញ់ម៉ែណាស់គ្នាសើចណាគ្នាស្រឡាញ់ម៉ែណាស់ឡាញ់ម៉ែជាងណាតែតែគាត់គ្រប់ធាដូចគ្នាគាត់គ្រប់ គាត់ឈឺចាប់អត់អីអត់អីទេអត់អីទេ vai do ស្នោប៊ីប៊ីខ្លាំងអាណិតប៊ីប៊ីពេលថាគ្នាវានៅ ក្មេងខ្ចីដល់ឃើញអញ្ចឹងវាគេថាគ្នាវាលេខរាសីដាក់ហ្នឹងឯង មនុស្សយើងរាសីឡើងគេក៏មិនទាន់យកបានដែរតែរាសីដាក់ធាឲ្យអស់ប៉ុនណាដូចជាគៀងរត់ចឹង công lên, ngay từ lên, ngay tia đây Mà sự nữa Đây, đấy là hai giờ tại nhảy này Hai, hai đứa Tê này mừng ngày mơ mày mày mơ mày ơi Dia à, đi dần giá để chui bay để chui Bay ở chui Ây Chui chui chui nhớ một lần Ừ, hay nha. của bác đó bác ngon cho con cũng mê luôn á trong miếng thì con ao mấy cái con ao sao là hôi sao là sao hay nó hay đi chơi gì này mà không mua tỏi phải sợ nó mua nhá sạch thịt mà sạch chim ơi quên chưa ពេលខ្ញុំដាក់បាយដាក់បាយអីបានបងបានបានបានអីបងបានហូបបាទបងអត់ខែទេបងដល់ខែមកខែទៅបងហូបដល់មកឡើងហើយចេះគេផឹកជូនវាមកមកមកផឹកនៅតុមកទៀយើងមកនេះកាលនៅរួចចូលចិត្តផឹកហ៎អើសើមកនិយាយទៅសើ ឯងជួយមើលយាយណាអើប្រយ័ត្នហើយមើលគាត់ចាក់ស្អីនោះមិនដឹងចាក់ស្អីនោះហើយមើលចាក់លើតុកស្អីស្អីនោះទេមិនមែនថាចាក់លើតុកនេះឃើញកោសបាយកោសអីនេះហើយមើលមើលស្អីគេហ្នឹង តែគ្នាវាត្រូវអស់ជីវិតគ្នាគាត់ចាំ ណោះគាត់ថាគាត់ស្រែកហៅគេ ជួយដែរតែអត់មានអ្នកលឺមើលគាត់ចាក់អីនោះឃើញគាត់ចាក់កាយចាក់កាយនោះដឹងអីឃើញគៀកាយគៀកាយនៅចាននោះខឹសលើ ណារ៉ាណារ៉ាស្រាប់អ្នកគ្រូណារ៉ាណារ៉ាទទួលយកការពិតទៅហើយណារ៉ាកាត់ចាត់ណាកាត់ចាត់ទៅហើយបើថាដល់ពេលឱកាសយើងបានទទួលបនពេញលេងហើយ យើងដល់ពេលខាងក្នុង គេឲ្យទៅកន្លែងផ្សេងចាប់ចិត្តឬក៏ទៅកន្លែងមានពលឺអីណារ៉ាទៅទៅធ្វើម៉េចណារ៉ាណារ៉ាអត់មានអេស័យមួយ ប្រពន្ធមួយម៉ែឪតទៀតទេបានត្រូវអញ្ចឹងបានត្រូវស្លាប់អញ្ចឹងដឹងអត់ អើចឹងអូនឯងកាត់ចិត្តទៅស្រាប់អ្នកគ្រូណាអឺហើយពេលម៉ែម៉ែប៉ាអូនឯងឬក៏បងប្អូនប្រពន្ធអូនឯងគាត់ទៅវត្តឬក៏គាត់អត់ទិសកសលផលបុណ្យដល់អូនអូនមកទទួលការអមោទនាពីម្ដាយពុកពីបងប្អូនកូនចៅនិងប្រពន្ធអូនឯងណាអូនណាហើយអូនឯងស្ងប់ទៅព្រលឹងឲ្យបានស្ងប់បានអូនឯងទៅបានសុខធ្វើម៉េចយើងវាអស់និស័យមួយគ្រួសារយើងហើយបានយើងត្រូវឆក់ខ្សែភ្លើងងាប់នៅទូបទឹកចឹងហ៎ អូនខ្ទប់ទៀតអូនខ្ទប់ទៀតកុំអីចាអរគុណបងមួយគៀហេងចាអរគុណបងស្រីអរគុណអ្នកគ្រូខ្ញុំแชร์ពីរដងហើយ ឃើញអត់ ម៉ូណែងខាត់សិនណាកូនកូនថយក្រោយសិនប្រពន្ធស្រាប់តែគ្រូអាណិតគាត់ឲ្យគាត់ចូលប៉ុណ្ណឹងទៅគ្នាហត់ទៅណាគ្នាអ្នកចូលរូបបងបកើតបុកខ្មោចនេះចូលចាំអ្នកគ្រូសួរសិនណោះគាត់ចង់និយាយមកណារ៉ាណោះចង់និយាយមួយបងស្រីទៅហើយចេញពីរូបកាយបងស្រីឲ្យវិញណា ព្រោះកុំឲ្យបងឲ្យហត់ហើយថែសាយគាត់សុខសប្បាយផងណាអើហើយណារ៉ាទទួលយកទៅ ទទួលយកទៅការពិត ហើយកាត់ចិត្តទៅកុំអឡោះអាល័យអ្វីដែលមិនមែនជារបស់យើងយើងទៅបានសោកហើយគិតតែថាធ្វើពលឹងឲ្យស្ងប់ទៅអាហ្នឹងបានទៅបានសោកហើយតែអូនឯងវល់វល់អូនឯងអឡោះអាល័យទៀតគឺអូនឯងទៅបានសោកទេស្រាប់តែគ្រូណាអហ្នឹងហ្នឹងអចេញហើយស្រោកជើងឃើញទេមិញអ្នកគ្រូថាឲ្យផ្ដាំមួយឯងទៅគាត់ចេញទៅបាត់ឯហ្នឹងអើកុំមាត់ចាំមើលខ្ញុំសួរគាត់ណា ផ្ទះហៅឈ្មោះម្នាក់នេះឈ្មោះអូននេះសិមមកងើបឡើងងើបឡើងអេហើកុំអត់កុំអត់ណាឈាមណែម៉ូនមើលងើបអង្គុយសបួរមើលម៉ូនយាយអញthấyយំបកាច់បកិនណាហើយថៃយាយថៃយំស្រែកពេញហ្នឹងថៃអឺឃើញអត់ប្អូនឯងនេះម៉ូននេះប្អូនឯងប្អូនប្រុសឯងចូលមករូកឯងមិញហ្នឹងដឹងអត់ អើនេះប្អូនឯងនេះមិញចូលរូបយល់អត់អើហេគាត់មាននិស័យគាត់ចូលបងកស្រីគាត់បកើតហ្នឹងបកាយស្អីមើលខ្មោចគេមាននិស័យមួយគាត់បងស្រីគាត់ហ្នឹងអើកូនឯងបែបែថ្វាយអង្គមព្រះអង្គបែបែទៅខាងនោះអើទៅកូនស្រីកូនអ្នកចូលនេះកូនឯងបែសុំសុំឲ្យជួយថែសាយសុខសប្បាយនេះឃើញគ្នា ចូលសុបអត់ដឹងខ្លួននេះណាណាថ្វាយអង្គមឲ្យសុខសប្បាយទាំងអស់គ្នាកូនសុខសប្បាយមានលិបមានជ័យណា ឯឃើញនេះព្រលឹងខ្មោចបងប្រុសនេះគាត់ចូលបងស្រីគាត់បកកើតទៅហើយដល់ពេលចេញវិញបងស្រីក៏អត់ដឹងហ្នឹងនេះហើយសូមឲ្យពលឹងអូនអឺឲ្យបានសុកណាអឺរ៉េតចន្ទរាហៅតារាណាសូមឲ្យអូនទៅបានសុកទៅកាន់សុគតិភពទៅភូមិឋានដែលមានពលឺណាសូមឲ្យកសលផលបុណ្យអ្នកម្ដាយលោកពុកដែលបានធ្វើទៅទៅដល់អូនឬក៏ប្រពន្ធឬក៏កូនចៅទាំងអស់សូមអនុមោទនាបុណ្យកសលណាអានអសង្ជូនទៅដល់ពលឹងអឺ រេតច័ន្ទណារាហៅតារាណាអញ្ចឹងសូមឲ្យអូន បានទទួលកុសលមគ្គផលពីគ្រួសារផងដាក់ដាក់តងចេះនឹងនឹងនឹងអញ្ចឹងអញ្ចឹងបានអញ្ចឹងអ្នកគ្រូសូមបិទការឡាយទៅត្រឹមប៉ុណ្ណេះជូនពរសុខភាពល្អសំណាងល្អ